អត់ទេម៉ាម៉ាក់ទៅណាម៉ាក់កំទៅចោលកូនបើម៉ាក់ទៅមានណាគេសរសើរអត់តាមានណាគេនិយាយពិធីកូនកូនស្ដាប់ទៀតមានណាគេលេងជាមួយនឹងពួកយើងទៀតម៉ាក់កំទៅណាអត់មានណាគេលេងជាមួយពួកយើងទេម៉ាក់មើលមកកូនដូចជាមនុស្សហឹកមុំតែធៀបបាត់កូនបានហឹកមុំឯម៉ាក់ម៉ាក់អាចមានគ្រួសារថ្មី ម៉ែឯងមានកូនថ្មីបានប៉ុន្តែម៉ាក់ក៏បោះបង់ពួកយើងចោលឲ្យពួកខ្ញុំទៅពឹងតែគេម៉ាកុំធ្វើអញ្ចឹងអីណាកាកុំធ្វើឲ្យម៉ាក់ពិបាកចិត្តម៉ាក់មិនចង់ធ្វើបែបនេះទេបើម៉ាក់ពិបាកចិត្តម៉ាក់ធ្វើមិនអីបើហឹងធ្វើឲ្យធ្វើម៉ាក់ឈឺចាប់ម៉ាក់ធ្វើមិនអីទៀតបបបពួកយើងទៅជាម៉ាក់ទៅទៅយើងម៉ាក់ធ្វើអីទៀត នៅក្មេងនៅឡើយកូនមិនយល់ទេពេលដែលកូនធំប៉ុណ្ណាកូននឹងយល់ថាមនុស្សធំជាច្រើនត្រូវបង្ខំចិត្តតែខ្លួនឯងមិនចង់ធ្វើតែហេតុផលមួយចាំបាច់ម៉ាក់ធ្វើម៉ាក់ធ្វើដើម្បីខ្លួនឯងហើយអាត្មាយំនឹងកូនទាំងពីរម៉ាក់មិនត្រូវតែប្រហែលពេលមួយតែកូនធំឡើងកូននឹងស្វែងយល់ថាអ្វីដែលម៉ាក់ធ្វើគឺសិតតែមានហេតុផលស្អប់ម៉ាក់ទេ កុំអធិស្ឋានម៉ាក់ឯងម៉ាក់គឺជាម៉ាក់អាក្រក់ម៉ាក់មិនល្អម៉ាក់មិនសមជាម៉ាក់របស់កូនទេបើថ្ងៃក្រោយជួបគ្នាកូនមិនបាច់ហៅម៉ាក់ថាជាម៉ាក់ទេ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 មនុស្សម្នាក់ម្នាក់តែតែមាននៅក្តីសម័យរៀងៗខ្លួនហើយភាពខុសគ្នាក៏កំអាយកំណត់នៅជីវិតរបស់យើងបានដែរយើងត្រូវចេះមើលថែខ្លួនឯងឲ្យប្រព័ន្ធខ្លួនឯងក៏ដូចជាធ្វើជាម្ចាស់ការនៃជីវិតរបស់ខ្លួនឯងពូកាអង្គអីនឹងបងអូមើលសោះតែប៉ុណ្្នឹងឯង ផឹកមិញយាយអត់តន់ទិញមកផងអឺមកដាក់អំបោះដាំសិនណាហើយថ្ងៃហ្នឹងយើងបានមកហូបអីយើបង ឥឡូវនេះអូនឯងនៅចាំមើលភ្លើងសិនណាណាបងទៅក្រៅរកអីធ្វើម្ហូបតិចណាតែឡប់មកវិញណាអឺអូនឯងគិតថាបងធ្វើអីជាមួយនឹងម្ហូបមួយនេះបងចង់ធ្វើអី មើលយើងទៀតគាត់គុំតែមករកយើងទេយើងញ៉ាំទៅជាអំបោអស់ហើយណាបងខំធ្វើណា យាយទៅណាយូរម៉ែខំតាំងយាយយ៉ាងយូរឥឡូវយាយមកល្មមអឺនេះត្រីឯងយកធ្វើពីអ្នកប្អូនទៅណាហើយនាំបងប្អូនដាំបាយហូបទៅយាយអស់កម្លាំងណាយាយចង់ទៅសម្រាកបន្តិចណាចៅនេះយាយហត់ខ្លាំងអត់យាយចាំចៅនេះជួយក៏ច្បាស់យាយណាកុំឲ្យយាយជួយឆ្អែងយាយមិនអីទេមើលបាយមកហូបឆ្អិនឯងនាំប្អូនហូបទៅណា បាច់ខ្វល់ពីយាយទេយាយចាស់ហើយយាយគេមើលថែខ្លួនឯងបានហើយអូនិយាយអញ្ចឹងឯងកំប្រាប់យាយថាឯងនេះភ្លេចដាក់ចំណីមន់អសោះណាមានភ្លេចណាយាយមន់យកឥឡូវធំណាយាយចិត្តលក់បានទេណាយាយដឹងហើយចាំពេលពួកឯងចូលកងយាយនឹងចាប់ពេលលក់ដើម្បីទិញកតាឲ្យសភៅឲ្យពួកឯងរៀនណាយាយនេះម៉ាក់អត់មកពួកយើងអីអូគាត់ខានមកយូរហើយណា ប្អូនណាមាននឹកម៉ាក់អាតាហៅម៉ាក់រហូតនៅត្រីយកធ្វើមហូបឲ្យនៅបងអូនហូបទៅណាជ័យទៅសម្រាប់នេះរឿងមួយអីដែលយើងគិតគឺជាការប៉ັດម៉ាក់ប៉ັດជា បងឥឡូវឡើងធំពេញកំងស្តុកតែម្ដងមានរឿងអីក៏ញ៉ាំមិនញ៉ែម៉េចចៅណែពួកឯងនេះធំតែមៀតចង្អៀតត្មងទេ ធំប៉ុណ្ណឹងហើយរាល់ថ្ងៃនៅសុំលុយយាយចាយតើអីកុំខ្លាញ់យាយអីយាយគាត់តែប៉ុណ្ណឹងឯងណែងាកនេះពួកឯងរៀបខ្លួនឲ្យហើយទៅព្រោះម៉ាក់ពួកឯងគេមកលេង ក្រែងចង់ជួបណាស់ហើយណែតែមិនបានជួបប្រយ័ត្នពិបាកទៅលឺហេតែល្ងាចនេះឯងទៅជួបទៅណាយាយអត់បាននៅទេព្រោះយាយទៅទទួលបោកក្អៅគេដល់ល្ងាចបានយាយមកណាចៅចឹងយាយទៅឯណាចឹងណាចាយាយបងកាម៉ាក់មកលេងយើងអីខ្ញុំស្មានតែគាត់ហូបមកហៅយើងទៀតឯតាអូយបាញ់ផ្ទាត់បាញ់ខ្ញុំធ្វើអី មូតាអីហ្នឹងគាត់អីផ្លៃផ្លែកម៉ាក់គឺជាម៉ាក់របស់យើងគាត់ត្រូវតែមករកយើងអញ្ចឹងហីខ្ញុំមិននៅសុកសុកចេះតែគិតចេញមែអើយបាញ់គិតមើលមើលពីដំបងពេលដែលគាត់យកយើងមកផ្ញើនៅយាយមួយអាទិត្យគាត់មកលេងយើងម្ដងហើយបន្ទាប់មកមួយខែមកម្ដងយូរយូរទៅមួយឆ្នាំមកលេង3ដងឥឡូវមួយឆ្នាំសងតែមកម្ដងផង ម៉ាក់គាត់រវល់ធ្វើការហើយថ្ងៃនេះគាត់មកហៅយើងឯតាតែខ្ញុំមានអារម្មណ៍ថាអត់សូវស្រួលសោះដូចជាមានប្រភ្នោអត់ល្អការងារម៉ាក់ច្រើនទៅច្រើនទៅអត់មានពេលមកមើលយើងទេខ្ញុំខ្លាចតាម៉ាក់ភ្លេចយើងទេកុំកាត់ច្រើនពេកអីថ្ងៃនេះបានជប់ម៉ាក់ហើយ ក៏ចង់ឲ្យគ្រួសាររបស់យើងជួបជុំពោពេញទៅដោយសំណោចរាល់ថ្ងៃដែរតែមិនត្រូវចំណុចមិនដែរចេញឡែគិតណាថានេះឯងល្អមានដែរមើលឯងអត់ហ៎មិនខ្ញុំនឹងវាយ៉ាងម៉េចនិយាយឲ្យស្រួលបួនមកខ្ញុំនឹងវាមានស្រីមានកូនហើយមិនមើលក៏ឈ្លោះបង្វែងនឹងវិសាច់សាច់សោខ្ចីមិនបើកត្រជាបើកភ្នែកដូចជាអ្នកខ្លះហ៎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 តែគ្មានកំណត់តែរកអនាគតដូចឯងទេហើយក៏មករវល់ជាមួយនឹងកូនទៀតបើរវល់ជាមួយកូនជីវិតមកកូនមានតែធ្លាក់ចុះហើយជាឆ្ងាយឆ្ងាយទៅបានយើងនេះនឹងចាំមើលថាសៃក៏ជួយធ្វើរឿងឯងនេះចាំកូនបានដល់ថ្ងៃប្រហែលថ្ងៃក្រោយមកបីកូនទៅរកយើងតាមរកយើងអត់បានទេមួយយើងប្រាប់ហ៎ឯងមើលខ្លួនឯងនេះមានស្អីឲ្យយើងបងហើយស្អែកនេះកំភ្លេចទៅសាលាធំ លេងគ្នាអាហារហើយទៅអើកាន់តែឆាក់កាន់តែល្អហើយយើងនេះក៏អត់ចង់ពាក់ព័ន្ធជាមួយនឹងឯងដែរវិញអើយ ចាំម៉ាក់យូរឯណាយូររហូតដល់ថ្នាក់កូនគិតថាម៉ាក់ឈប់មកលេងខ្ញុំជាមួយនឹងបង្ការទៀតអីកូនចំគួតមានម៉ាក់ក្នុងលោកឯណាដែលទុកកូនចោលទេគាត់តែម៉ាក់នេះមិនសូវមានពេលតាមើលមើលតាឥឡូវធំស្អាតដល់ហើយចង់ខ្ពស់ជាងម៉ាក់ហើយនេះបងកាក៏និយាយថាខ្ញុំធំដែរម៉ាក់មែនដល់បងកាបងកាឥឡូវ ក៏ខ្ពស់ដែរម៉ាក់ម៉ាក់ហើយបងកាឈរនៅចិត្តគ្នាតិចគេច្រឡំថាបងប្អូនទៅនេះកាឥឡូវក៏ធំណាស់ដែរកូនម៉ាក់សិតតែស្អាតស្អាតម៉ាក់ប៉ិនទីសុបាយចិត្តណាស់ដែលបានកូនល្អល្អដូចជាពួកកូនអញ្ចឹងចាំម៉ាក់បងកានេះចាំមែនចាំម៉ាក់មកលេងរហូតដល់ពេលម៉ាក់មកស្ងាត់មាត់ឆឹងម៉ាក់ដឹងអត់ បងកាគាត់ក៏ចាំម៉ាក់ម្លេងដូចជាខ្ញុំដែរតែមនុស្សគាត់ហ្នឹងរំភើបអត់ចេះនិយាយអីទេបើខ្ញុំជាបងគាត់វិញខ្ញុំនឹងបដៅគាត់ចេញម្ដងណែនាងច្មោះប៉ុណ្ណឹងហោះដៅបងហ៎ខ្ញុំធំហីម៉ាក់ក៏ថាខ្ញុំធំដែរត្រូវអត់ម៉ាក់ចាយើងនៅខាងក្រោមយូរហើយឡើងទៅលើវិញឯម៉ាក់តា ឯងគិតច្បាស់ហើយខ្ញុំគិតច្បាស់ហើយម៉ែខ្ញុំមិនកែប្រែកំណត់របស់ខ្ញុំទេទោះបីជាម៉ែនិយាយប៉ុណ្ណាក៏ខ្ញុំមិនបដូរចិត្តខ្ញុំដែរយើងដឹងថាឯងនេះជាមនុស្សក្បាលរឹងក្បាលរឹងទៅចេះដោយអង្ការតែឯងចង់រៀបការជាមួយឪពុកនឹងតាអញ្ចឹងដោយពេលដែលឯងលែងគ្នា ហើយពេលនេះឯងក៏ចង់ដើរផ្លូវចាស់នេះម្ដងទៀតក្រែឯងដឹងហើយតើថាផ្លូវដែលឯងត្រូវដើរនោះឯងមិនដឹង សាក់ពីម្ដងហើយមិនដែលបានទទួលផ្លែផ្កាម្ដងណាទេហេតុអីក៏ឯងចង់តែដើរទៀតថាកូនខ្ញុំដឹងថាម៉ែស្រឡាញ់ខ្ញុំស្រឡាញ់ចៅតែខ្ញុំមិនអាចកែប្រែគំនិតខ្ញុំបានទេម៉ែទោះបីជាលទ្ធផលយ៉ាងក៏ឯងមិនខលដែរមែនទេកូនខ្ញុំមិនកែប្រែគំនិតខ្ញុំទេខ្ញុំជឿជាក់ថាចង់បញ្ចប់វាសនារបស់ខ្ញុំនឹងបានល្អ ទោះជាត្រូវលះបង់កូនឯងក៏ដោយមែនទេកូនខ្ញុំមិនបោះបង់កូនចោលទេម៉ែអញ្ចឹងល្អហើយថ្ងៃក្រោយឯងឲ្យសាមលេងកូនផងណាកុំឲ្យពួកក្មេងៗនៅកំព្រាទាំងម្ដាយទាំងឪទៀតណាកូនម៉ែថ្ងៃក្រោយខ្ញុំមិនមកទីនេះទៀតទេក្រែងមុននេះឯងថាមិនបោះបង់កូនទេមែនទេ ហើយឯងគិតយ៉ាងម៉េចវិញដើម្បីតែប្រុសថ្មីរបស់ឯងឯងចង់បោះបង់ចោលម៉ែហើយនឹងកូនរបស់ឯងមែនឯកូនយើងសួរដល់ឯងចុះឯងមិនដល់ក្មេងក្មេងដែលព្រែកខ្មៅខ្មៅខ្លះទេកូនក្នុងបេះដូងឯងនេះមាន បេះដូងម៉ែនៅក្នុងខ្លួនឯងដែលអត់កូនម៉ែឪលែងលះគ្នា តាំងពីមិនបាន តន់ចូលសាលារៀនម៉ែក៏យកកូនមកផ្ញើនឹងយាយយាយរកបាត់ព្រឹកខ្វះល្ងាចគ្រាន់តែរកលុយទិញអង្គក៏មិនបានផងណាកូនហើយឥឡូវនេះឯងមកហើយបែរជាចង់ទៅការប្តីថ្មីចោលកូនទៀតម៉ែកុំនិយាយលឺលឺពេកតិចក្មេងគេស្ដាប់លឺណាម៉ែ នេះឯងនិយាយប្រាប់កូនឯងថាម៉េចខ្លះហើយខ្ញុំដឹងថាខ្ញុំមិនមែនជាម្ដាយដែលល្អម្នាក់ខ្ញុំមិនគិតពីក្តីសុខកូនដែលលែងអ្នកគ្នាខ្ញុំនេះមិនគិតមើលនឹងផ្ដល់ភាពកក់ក្ដៅឲ្យកូនចេញទៅធ្វើការឆ្ងាយទោះបី ជាខ្ញុំមិនមែនជាម៉ាក់ល្អតែសូមឲ្យម៉ែធ្វើជាម៉ែរបស់ខ្ញុំបានអត់ខ្ញុំខុសមែនដែលចង់សេវាក្តីសុខរបស់ខ្លួនឯង ដែលចង់ជួយខ្លួនឯងបោះបង់អតីតកាលចោលហើយសាងជីវិតសាជាថ្មីខ្ញុំខុសដែលមិនអាចលើកលែងបានគ្រាន់តែចង់ផ្ដល់ឲ្យពលឺក្នុងជីវិតមិនអាចលើកលែងបានដែរមែនម៉ែខ្ញុំសុកចិត្តធ្វើជាម្ដាយដែលចិត្តមានចិត្តបាបតែខ្ញុំចង់ឲ្យម៉ែធ្វើជាម៉ែដ៏ល្អខ្ញុំដឹងថាម៉ែស្រឡាញ់ពួកគេម៉ែប្រកបជាមើលថែពួកគេឲ្យបានល្អ ល្អជាងខ្ញុំដែលជាម៉ែបង្កើតទៅទៀតនៅជាមួយម៉ែពួកគេនឹងមានភាពកក់ក្ដៅជាងខ្ញុំណាម៉ែឯងចង់ធ្វើអីក៏ធ្វើទៅជើងនេះមិនដែលហាមគាត់ឯងបានម្ដងណានោះទេនេះម៉ែម៉ែទទួលយកទៅ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 កូនចង់ឲ្យម៉ាក់សរសើរឲ្យកូនបែបនេះរាល់ថ្ងៃម៉ាក់ត្រឡប់មកហូរនៅជុំគ្រួសារយើងវិញមិនណាម៉ាក់ក៏ចង់ធ្វើបែបហ្នឹងដែរត្រូវអត់ម៉ាក់នោះក៏ជាអ្វីដែលម៉ាក់ចង់បានដែរម៉ាក់ចង់សិតសក់ឲ្យកូនស្អាតស្អាតរបស់ម៉ាក់រាល់ថ្ងៃសិតរហូតដល់ថ្ងៃដែលកូនរៀបការហើយម៉ាក់ក៏អាចទុកចិត្តក៏ប្រគល់អនាគតកូនស្រីរបស់ម៉ាក់ឲ្យមនុស្សម្នាក់ដែលពិតប្រាកដអញ្ចឹងល្អឯង គ្រួសារយើងនឹងបានរស់នៅជុំគ្នា ហើយមានក្តីសុខជាមួយនឹងគ្នា ហើយម៉ាក់អាចសរសើរឲ្យកូនបែបនេះរហូតទៅណាសន្យាណាម៉ាក់ណាម៉ាក់សន្យាថានឹងនៅក្បែរពួកកូនរហូតសន្យាថានឹងស្រឡាញ់ពួកកូនឲ្យច្រើនច្រើនកើនឡើងជារៀងរាល់ថ្ងៃម៉ាក់សន្យាឯណាម៉ាក់កុំក្បត់សន្យាឯសោះ ក់សរសើរឲ្យកូនស្រួលកូនចង់ឲ្យម៉ាក់សរសើរឲ្យកូនបែបនេះរហូតទៅអតាកូនក៏ដឹងថាម៉ាក់រវល់អឺបែបនេះចោះកូនឲ្យបងនិកាសិតឲ្យកូនទៅបានទេតកូនស្អាតអ្នកណាសិតក៏ស្អាតដែរមិនបាច់ចាំតម៉ាក់ទេអត់ទេខ្ញុំអត់ចង់ឲ្យអ្នកគេសិតខែពីម៉ាក់ទេ កូនចង់ឲ្យម៉ាក់អ្នកសិតឲ្យតែម្នាក់គាត់ពុតាមិនអង្គននិយាយអញ្ចឹងម៉ាក់អាមិនអាចនៅក្បែរកូនរហូតទេ បន្ទាប់ពីហ្នឹង ថ្ងៃក្រោយកូននឹងបានដឹងថាថាមានមនុស្សជាច្រើនដែលអាចសកឲ្យកូនបាន មិនមែនមានតម្ាក់ទេអត់ទេកូនចង់ឲ្យម៉ាក់សិតសក់ឲ្យកូនតែម្នាក់គាត់ ស្រឡាញ់កូនម៉ាក់ស្រឡាញ់កូនដោយម្ដាយក្នុងលោកស្រឡាញ់កូនគ្រប់គ្នាប៉ុន្តែម៉ាក់ពេលណាជីវិតបាក់ម៉ាក់ប្រសើរជាងនេះម៉ាក់នឹងមករកបងអូនវិញ ទៅម៉ែនោះូនដឹងថាម៉ាក់ត្រូវរៀបការហើយម៉ាក់មិនបានមកលេងកូនទៀតទេនីកាចាំម៉ាក់កុំដល់មេពួកកូនអីកូនធំអីកូនអាចមើលថែខ្លួនឯងបាន នាងជាម៉ាក់តូចមួយក៏គាត់អាចមើលថែបានដែរម៉ាក់ទៅទីនោះដើម្បីរកសុខឲ្យពួកកូនខ្ញុំនិងប្អូនព្រោះនៅជាមួយនឹងយាយបានអត់មានខ្វះខាតអីទេម៉ាក់បើថ្ងៃក្រោយពួកកូនជោគជ័យកូនបំភ្លេចមនុស្សស្រីម្នាក់ដែលផ្ដល់កំណត់ឲ្យកូនបំភ្លេចវត្តមានម៉ាក់ចោលទៅតែបើថ្ងៃក្រោយកូនលំបាកកូនត្រូវមករកម៉ាក់ឲ្យម៉ាក់ទទួលខុសត្រូវថាការបរាជ័យរបស់កូនជាកំហុសរបស់ម៉ាក់ ចាម៉ាក់ម៉ាក់ក៏បារម្ភពីកូនអីម៉ាក់ក៏ធ្វើគ្រប់យ៉ាងដើម្បីកូនដែរម៉ាក់តែបបងពួកយើងចោលឯងកូនដឹងថាម៉ាក់ស្រឡាញ់ពួកយើងខ្លាំងណាស់ពេលម៉ាក់មិនកូនត្រូវតែដើរតាមក្តីសម័យរបស់ខ្លួនឯងទោះគេនិយាយអីក៏មិនសំខាន់ដល់ក្តីសុខរបស់កូនដែរសំខាន់កូនជឿជាក់លើខ្លួនឯងកូនចង់ធ្វើវិធីការនីទូទាស់មានអត់ទោះជាគ្រប់គ្នាគេមិនដែលជឿជាក់លើកូន តែម៉ែដឹងថាកូនជឿជាក់លើខ្លួនឯងកូនត្រូវតែថែជំនឿចិត្តរបស់ខ្លួនឯងកុំបោះបង់ក្តីសម្លាញ់នេះឲ្យសោះបើកូនចង់ដើរផ្លូវណាកូនត្រូវតែរៀនលុបបំខ្លួនឯងជារៀងរាល់ថ្ងៃកូនត្រូវមានអាយដលម្នាក់ហើយក៏ត្រូវរៀនតាមគាត់អ្នកណាក៏ដោយក៏ត្រូវចាប់ផ្ដើមពីចំណុចសូន្យទាំងអស់នឹងសំខាន់ណាកូនត្រូវតែរស់នៅជាខ្លួនឯងដើរតាមក្តីសម័យរបស់ខ្លួនឯងកូនត្រូវសន្យាឲ្យមកថា មិនត្រូវបោះបង់ខ្លួនឯងសោះណារកខ្លួនឯងទៅប្រកបឲ្យឃើញកូននឹងមានផ្លូវដើរខ្លួនឯងព្រោះកូនមិនអាចដើរនឹងផ្លូវងឹតរកទិសដៅមិនឃើញបែបនេះទេណាចាម៉ាក់ក៏ស្ដាប់បាក់គ្រប់យ៉ាងក៏សូមឲ្យទុកសិទ្ធទាំងអស់ជួយតាមថែអាសាម៉ាក់ឲ្យមានក្តីសុខសូមឲ្យផ្លូវដែលម៉ាក់ជ្រើសរើសគឺជាផ្លូវមួយដែលមានក្តីសុខហើយសូមឲ្យម៉ាក់រស់នៅដោយសប្បាយចិត្តចោះម៉ាក់ ហើយម៉ាក់មិនប្រាប់ពីខាងពួកកូនទេហើយកូនចង់ប្រាប់ថាកូនស្រឡាញ់ម៉ាក់ម៉ាក់កូនស្រឡាញ់កូនដែរណានិកាខ្ញុំជឿពាក្យដែលម៉ាក់និយាយខ្ញុំជឿថាម៉ាក់នឹងមានក្តីសុខរហូតទៅម៉ាក់ទៅហើយណានិកាអត់ទេម៉ាក់ម៉ាក់ទៅណាម៉ាក់កំពុងចោលកូនម៉ាក់ទៅ មានណាគេទៅសក់អើតាមានណាគេញីបធីកោក៏ស្ដាប់ទៀតមានណាគេលេងជាមួយនឹងពួកយើងទៀតមកកំបានណាអត់មានណាគេលេងជាមួយពួកយើងទេម៉ាក់មើលមកកូនដូចជាមនុស្សហឹកមុំតែធៀបមិនកូនបានហឹកមុំឯម៉ាម៉ាក់ឯងមានកូនសារថ្មីម៉ាក់ឯងមានកូនថ្មីបានប៉ុន្តែម៉ាក់ក៏បោះបង់ពួកយើងចោល ឲ្យពួកខ្ញុំទៅពឹងតែគេមកកុំធ្វើអញ្ចឹងអីណាកាកុំធ្វើឲ្យម៉ាក់ពិបាកចិត្តម៉ាក់មិនចង់ធ្វើបែបនេះទេបើម៉ាក់ពិបាកចិត្តម៉ាក់ធ្វើមិនអីបើហឹងធ្វើឲ្យធ្វើម៉ាក់ឈឺចាប់ម៉ាក់ធ្វើមិនអីទៀតបងបងពួកយើងដូចជាម៉ាក់ទៅរស់យើងម៉ាក់ធ្វើស្អីទៀត កូននៅក្មេងនៅឡើយកូនមិនយល់ទេពេលដែលកូនធំប៉ុណ្ណាកូននឹងយល់ថាមនុស្សធំជាច្រើនត្រូវបង្ខំចិត្តតែខ្លួនឯងមិនចង់ធ្វើ តែហេតុផលមួយចាំបាច់ម៉ាក់ធ្វើម៉ាក់ធ្វើដើម្បីខ្លួនឯងហើយអាត្មាយំនឹងកូនទាំងពីរម៉ាក់មិនត្រូវតែប្រហែលពេលមួយដែលកូនធំឡើងកូននឹងស្វែងយល់ថាអ្វីដែលម៉ាក់ធ្វើ គឺសិតតែមានហេតុផលស្អប់ម៉ាក់ទេ កុំអធិស្ឋានម៉ាក់ឯងម៉ាក់គឺជាម៉ាក់អាក្រក់ម៉ាក់មិនល្អម៉ាក់មិនសមជាម៉ាក់របស់កូនទេបើថ្ងៃក្រោយជួបគ្នាកូនមិនបាច់ហៅម៉ាក់ថាជាម៉ាក់ទេអត់ទេម៉ាក់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 បានជាមួយ Nescafe Blend and Brew អូអូអូអូអូរីយ៉ូភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat ក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿបងខ្ញុំខត់ម៉ាក់លទ្ធផល នៅដូចគ្នា បើខ្ញុំខត់ម៉ាក់បាត់នៅតែទៅមែនទេបើខ្ញុំខត់ម៉ាក់បាត់នឹងកាន់តែមានអារម្មណ៍ខុសឆ្គងចំពោះពួកយើងកាន់តែខ្លាំងមែនទេហើយពេលនេះខ្ញុំកំពុងតែគិតថយមែនអត់ ក្នុងមួយថ្ងៃមនុស្សរបស់យើងរកប្រាក់បានរហូតដល់ទៅ1000រៀលឯអ្នកផ្សេងទៀតនោះក៏អាចរកប្រាក់រហូតដល់ទៅ10000រៀលអ្នកផ្សេងដទៃទៀតក៏អាចរកប្រាក់ច្រើនជាងយើងនិងអ្នកផ្សេងទៀតអាចរកប្រាក់តិចជាងយើងអញ្ចឹងហើយយើងឃើញថាមនុស្សម្នាក់ម្នាក់គឺអត់អាចមានអីសម័យដូចគ្នាបានទេតែខ្លះក៏រកបានច្រើនជាងយើងនិងតិចជាងយើងផងដែរដូច្នេះហើយសូមគុំអត់ចិត្តជាមួយនឹងខ្លួនឯងប៉ុន្តែថ្ងៃនេះគឺខ្ញុំមានជាមួយនឹងយោបល់មួយដើម្បីដល់អ្នកគ្នាឆាប់ដើរទៅរកអីសម័យរបស់ខ្លួនឯងផងដែរ ទី1គឺយើងគ្រាន់តែមានជាមួយនឹងសភៅកំណត់ហេតុមួយក្បាលហើយធ្វើការសរសេររាល់សកម្មភាពទាំងអស់នៅក្នុងសភៅនោះហើយរៀងរាល់យប់យើងគួរតែសួរសំណួរខ្លួនឯងរហូតដល់13សំណួរ សំណួរទី1សួរថាតើថ្ងៃនេះយើងបានធ្វើអ្វីខ្លះដើម្បីខ្លួនឯងសំណួរទី2សួរថាតើពីម្សិលមិញនេះយើងបានធ្វើអ្វីខ្លះដើម្បីខ្លួនឯងនិងសំណួរទី3សំណួរចុងក្រោយសួរថាតើថ្ងៃបន្ទាប់គឺថ្ងៃស្អែកយើងមានផែនការអ្វីខ្លះដើម្បីខ្លួនឯងអញ្ចឹងនេះគឺជាសំណួរងាយៗទាំង3សំណួរដែលយើងគួរទៅសួរខ្លួនឯងរៀងរាល់ថ្ងៃផងដែរដើម្បីឲ្យយើងឆាប់ឡើងដល់គោលដៅនៃក្តីសមត្ថភាពរបស់ខ្លួនឯងកម្មវិធីរបស់យើងក៏ដល់ពេលត្រូវគ្រប់លាពីអស់លោកអ្នកផងដែរថ្ងៃនេះគឺនេះខ្ញុំសូមអរគុណដល់ ម៉ូតាបងរបស់បងដែលបានឆ្នៃជាមួយនឹងកៅអៅមួយនេះផងដែរនិយាយទៅគឺស្អាតខ្លាំងមែនតែនតែម្ដងហើយកម្មវិធីរបស់យើងក៏ដល់ពេលត្រូវគ្រប់នេះផងដែរអរគុណអូយបងកាអ្វីបកែម៉ែបងនិយាយឡើងដូចបងស្រីម្នាក់នៅក្នុងទូរទស្សន៍បេដាក់ហ្មងបើបងទៅនិយាយនៅក្នុងទូរទស្សន៍មែនណាដឹងតែដាច់គេហ្មងបងស្រីខ្ញុំមកបកែខ្លាំងមែនតើអរគុណបងកាច្រើនណាស់ណា ដឹងថាខ្ញុំខូចចិត្តរឿងម៉ាក់ទៅបានជាធ្វើកម្មវិធីទូទាស់នេះឲ្យខ្ញុំមើលបងពិតជារងមងខ្លាំងមែនតើពីណាបងប្អូនបងប្អូនធ្វើស្អីហ្នឹងអត់យោជមកទោះបីជាមានរឿងអីក៏បងនៅតែខ្ញុំហើយនិយាយដោយក្តីសុខបានបើខ្ញុំវិញណាហើមលឺទេប្រសាបងនេះគឺជាបងរបស់ឯងបងត្រូវតែមើលថែប្អូនអញ្ចឹងហើយ និយាយទៅចិត្តថ្ងៃហ្នឹងទៅបងនឹងមើលថែខ្លួនឯងឲ្យបានល្អជាទីបំផុតផងដែរចិត្តដល់ពេលយាយមកពីបោកកៅវិញហីយើងប្រញាប់ទៅវិញហីប្រយ័ត្នយាយថាឲ្យណាអូតាថ្ងៃនេះគឺបងទៅមើលកម្មវិធីបោះពិធីកបបោះបងនិយាយទៅគឺកម្មវិធីហ្នឹងគឺពិសេសមែនតើបងទៅតែមុនអត់បានទេអូនឯងទៅតែមុនបងហើយបងទៅតាមក្រោយអូខេអត់ទេប្រយ័ត្នយាយថាឲ្យទៀតណាអត់ទេមិនទៅមុនទេ ជួបគ្នាជាមួយនឹងសវណ្ណិកាជាតារាកិត្តិយសរដងធ្វើជាពិធីករតែថ្ងៃនេះជាតារាកិត្តិយសមានអារម្មណ៍ថា ពិសេសនិងប្លែកតែម្ដងហើយថ្ងៃនេះនឹងមានអ្វីដែលពិសេសដល់បង្ហាញជូនដល់អ្នកគ្នាផងដែរអញ្ចឹងកុំភ្លេចរងចាំជួបជាមួយនឹងសវណ្ណិកាទាំងអស់គ្នាណាពិសេសរដងទៅជាពិធីករថ្ងៃនេះមកធ្វើជាតារាកិត្តិយសមានអារម្មណ៍ថាថ្មីប្លែកមិនដឹងទេណែហេឯងទៅមកពីណាហ៎ ហេតុអីបានជាឯងនេះទុកឲ្យប្អូននៅផ្ទះតែឯងហ៎នេះសំណាងឯងដែលយាយមកទាន់ចាប់ឲ្យយាយមកមិនទាន់ណានេះប្រហែលជាគ្មានផ្ទះនេះនៅផងក៏មិនដឹងហោណែឯងកុំប្រាប់យាយឲ្យសោះណាថាឯងនេះទៅលួចមើលទទួលផ្ទះគេហ៎នេះអោនមុខទាំងបងទាំងប្អូនហ្នឹង បានទេថាយើងនិយាយនឹងវាត្រូវហើយមែនទេអើយនីកាហើយនីកាឯងនេះឲ្យយើងនិយាយប្រមាណដងទៀតហាឯងឲ្យយាយនិយាយទៅតែដិតចលើតមែនទេបានឯងស្ដាប់ហាអ្វីដែលឯងគិតក្តីសម័យរបស់ឯងនោះគឺជាឈួតឈួតរបស់ឯងនោះឯងឆាប់លះបង់ចោលអស់ទៅណែឯងមើលទៅម៉ែឯងប្រាក់ខែប៉ុណ្ណឹងនៅតែចិញ្ចឹមខ្លួនមិនចង់រស់ផងចុងក្រោយ មកពឹងផ្អែកលើមនុស្សប្រុសម្ដាយអញ្ចឹងឯងគួរតែខំរៀនទៅបានហើយតាន់យើងនេះនឹងមានកម្លាំងខំប្រលុយឲ្យឯងរៀនបាននេះមនុស្សដូចជាឯងនេះมันបាច់ធ្វើអីទេខំរៀនឲ្យតែចប់ទៅរកការងារធ្វើទៅវាល្អណាស់ទៅហើយអានឹងហើយដែលគេហៅថាជីវិតទៅវាបរិបូរកុំទៅរវើរវាយជាមួយអាក្តីសម័យរវើរវាយគ្មានពិតប្រកបនោះអី តែម៉ាក់កុំថោះស្បិនរបស់ខ្ញុំយាយម៉ែឯងចាំឯងរាល់ថ្ងៃហ្នឹងហាកុំភ្លេចណាថាគេនេះបោះបង់ឯងចោលយើងនេះជាអ្នកយកឯងមកចិញ្ចឹមបីបាច់ថែរក្សារហូតដល់ប៉ុណ្ណឹងហាឯងមិនគិតមើលទេអីណែឯងមើលទៅជុំវិញផ្ទះយើងនេះគ្មានអ្នកណាគេទៅគិតក្តីសម័យឈួតឡំដូចជាឯងនោះទេធ្វើតាមតែយើងប្រាប់ទៅគោវាត្រូវតែជួស្រ័យអញ្ចឹងហើយបាច់ប្រចាំហក់លោតអីនោះទេ ហើយធ្វើជាមនុស្សស្រីរៀនឲ្យវាចប់ទៅ រកការងារធ្វើទៅវាបានតែហើយចង់ដើរហោះហើយស្បាយលើដល់អង្ការទៀតហាតាយាយខ្ញុំមិនចង់ដើរផ្លូវដូចបាត់ដងដូចយាយទេម៉េចឯងចង់និយាយថាម៉េចលើផ្លូវម៉ែឯងដើរហើយនិយាយដើរនឹងវាយ៉ាងម៉េចនេះឯងចង់និយាយថាយាយនេះត្រូវការហើយត្រូវប្តីលេងក្បាលចោលមែនទេមកនិយាយនៅឃើញ ថាវេទនានឹងហើយ បាននិយាយលេង មកចិញ្ចឹមពួកឯងនេះកុំឲ្យវាវេទនាដូចយាយមកពីយាយវេទនានឹងហើយបានជាយាយនេះមិនចង់យកចង់ឲ្យពួកឯងនេះវាមានចំណេះមានការងារធ្វើគេកុំឲ្យវាវេទនាឯងស្ដាប់បានអត់ហើយឯងដឹងអត់ថាហេតុអីបានជាម៉ែឯងនេះគ្រប់គ្រងគំនិតស្អីរបស់ឯងនោះអាណែបើឯងមិនដឹងទេចាំយាយប្រាប់យើងឃើញឯងពេលនេះដូចជាម៉ែឯងកាលពី10ឆ្នាំមុនអញ្ចឹង ក្មេងក្តីសម័យដូចជាម៉ែឯងនេះធ្លាប់ឆ្លោះគ្នាជាមួយនឹងយើងដើររំរែកតែកៅភ្នែករបស់ម៉ែឯងកាលនោះដូចជាកៅភ្នែករបស់ឯងពេលនេះអញ្ចឹងឯងដឹងអត់ថាចង់បញ្ចប់នោះវាយ៉ាងម៉េចអាចង់មានន័យថាម៉ាក់បានហើយមិននិយាយទៀតទេឯងគួរតែដឹងហើយបើក្តីសម័យរបស់ម៉ែឯងបានសម្រេចគេមិនទុកក្បាលឯងចោលទេមិនមែនមានក្បាលឯងទៅពីអ្នកកើតមកនោះទេអញ្ចឹងហើយ ខំស្ដាប់សម្ដីយើងទៅខំរៀនឲ្យចប់ហើយរកបរោះល្អម្នាក់រៀបការជាមួយគេទៅវាជាការល្អហើយសម្រាប់មនុស្សស្រីជីវិតប៉ុណ្ណឹងគឺវាហោហៀណាស់ទៅហើយកុំចង់ស្វាខ្ពស់អីវានាំតែហត់អត់អំពើនោះទេតែយាយថ្ងៃណាមួយខ្ញុំធ្វើយាយដឹងថាក្តីស្បែករបស់ខ្ញុំនេះមិនមែនអត់បានការយាយ តែលិចលឺដល់ខាងក្រៅឯងច្បាស់ជាងាប់មិនខានទេអើយមែនហើយបើអ្នកឯងហ៊ានហៅបត់និយាយនៅទីនេះប្រាប់ឯណាគេម្នាក់មានឯងច្បាស់ជារស់មិនស្រួលទេនេះគេម៉េចនេះគេអបអនអើយជួយនេះគេផងអបអនអ្នកជំងឺប៉ះទង្គិចខ្លាំងដែលបណ្ដាលឲ្យបាត់បង់កូនក្នុងផ្ទៃបូករួមនឹងការដែលអ្នកជំងឺអាយុតិចផងឯងអាក្រក់ណាស់យើងខំចាំឯង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 មិននឹងខ្ញុំទេមើលមកខ្ញុំអន់គិតថាខ្ញុំមិនដល់គេហើយរួយខ្ញុំត្រូវជឿគេកែប្រែសុខមិនខ្លួនឯងក៏ព្រោះតែខ្ញុំជឿចាំងខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿឡើយ chật cay đáy không